Hello guys let's up to me សៃមីបងអរគុណគ្នាខ្ញុំប្រឡងដែរអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកធ្វើ reaction video អើយថ្មីមួយទៀតសារហ្នឹងគឺបោះក្មេងខ្មែរម្ដងបតចម្រៀងមួយបតដែលមានចំណងយើងថាគួយ Yeah ហើយថ្ងៃហ្នឹងខ្ញុំនិយាយភាសាខ្មែរភាសាខ្ញុំភ្លេចពីអង់គ្លេសអស់ហើយមិនកាចឹងចាំម្ដងអូខេតោះកុំឲ្យខាត់ពេលវេលាយើងទៅទស្សនាទាំងអស់គ្នា ក្មេងខ្មែរក្មេងអ្នកឡាខ្មែរអ្នកលេង keep going keep going ពូជាតិអឺពូជាតិស្មោកទៀតជុំតែក្នុងអត់ទេ I'm keep rolling going, I'ma keep doing, doing. keep rapping rapping I will keep blowing blowing ឯណាមីក្រូហ្វូនចាប់ឲ្យជាប់អូធ្វើឲ្យវាคล้ายជាទម្លាប់អេស្អប់មិនទៅរកមិនទៅរកយាយស្រឡាញ់ខ្ញុំគោរពដល់ពួកគាត់ All you wanna know my name ចេះពីសុកមកកន្លុកនៅភ្នំពេញពេលទៅវិញខ្ញុំទិញដី All you wanna know my band ពីរអ្នកក្មេងខ្មែរធ្វើចម្រៀងតាំងពី2013ហើយខ្ញុំក្រខ្ញុំទៅដល់ឬទៅរៀនទៅរៀនចង់មានខ្ញុំមិនដែលលោកកលៀនចង់តែធ្វើតន្ត្រីឲ្យវាคล้ายជាអ្នកមានចង់សងគុណឪតនអាយុគាត់នៅមាននិយាយចេញលុយប្រាប់ ឲ្យអ្នកជឿប្រាប់ឲ្យអ្នកក្លាហានតែកុំឲ្យអឿប្រាប់ឲ្យអ្នកតស៊ូថាកុំឲ្យខ្ជិលលុយណាឲ្យអ្នកក្លាហានប៉ុន្តែកុំឲ្យអឿកុំអឿកយោយកូន3កូន5អ្នកឯងអីគេទៀតឲ្យអ្នកអីគេស្ដាប់ដល់សុទ្ធភ្លេចបាត់ប្រាប់អ្នកមកបាំងថាអ្នកក្លាហានអឺមែនតាដាក់សុទ្ធថៃថោខ្មែរសុំសុំសេរីមួយផ្លែបងប្អូនចង់ផាំងមិនចេះតែហ្នឹងឯងចូលទៅកន្លែង city ហើយយើងយកពាក្យថា សាថៃថលហើយយើងយកពាក្យថាខ្មែរគឺខ្ញុំខ្ញុំរៀនអ្នកនរគ្នាចេះទៀតអូខេប្រាប់ឲ្យអ្នកក្លាហានតែកុំឲ្យអឺអូខេតែកុំឲ្យអឺប្រាប់អ្នកតស៊ូថាកុំឲ្យខ្ជិលប្រាប់អ្នកមកបាំងថាកុំឲ្យខលអ្នកគនត្រូលបាំងអីមកបាំងអីគេក្លាហានតែកុំប្រាប់អ្នកតស៊ូថាកុំឲ្យខ្ជិលប្រាប់អ្នកតស៊ូថាកុំឲ្យខ្ជិលយ៉ាធ្វើទៅតស៊ូខ្ជិល ប្រាប់ឲ្យអ្នកមកបាំងមកបាំងហ្នឹងអីគេថាកុំឲ្យខលខលខលខលប្រាប់អ្នកមកបាំងថាកុំអោយខលអ្នកគនត្រូលបានប្រមាណយកប៉ុណ្ណឹងមិនទៅខឹងមិនទៅខឹងនិយាយត្រង់តិចច្រឡំថាសវឹងសាច់ឡោក៏មិនចង់ឲ្យគេដឹងប្រាប់ម៉ែថាពួកគាត់កំពុងប្រឹង I'm a keep going going I'm a keep doing doing I'm a keep rapping rapping I will keep blowing blowing យូរថើ I'm a keep going going I'm a keep doing doing rapping អាសូរប្រតិជាខ្ញុំក្រៅខ្ញុំមិនដែលលាមម្សៅខ្ញុំខ្មៅតែខ្ញុំធន់នឹងកម្ដៅលើលើលើខ្ញុំខ្មៅតែខ្ញុំធន់នឹងកម្ដៅតែខ្ញុំនៅក្នុងវីដេអូខ្ញុំសោមដែរនៅក្រៅខ្ញុំខ្មៅប៉ុន្តែខ្ញុំអត់ខ្មៅទេជាងស្បយខ្ញុំសោដែរ បលសាតែមិនមានរឿងអាស្រូវតែនាំទុកឲ្យលំបាកដល់ម៉ែឪរងងំកាជាកូនអ្នកតស៊ូធ្វើមិនបានខ្ញុំមិនដែរទៅរអ៊ូមានបានខ្ញុំមិនចង់អ៊ុតសំញែងបែកលបងចោលដឹងកន្លែងនៅផ្លូវកែងអូយឡើយឡើយមកចោលទៅរអ៊ូមានបានខ្ញុំមិនចង់អ៊ុតសំញែងមានបានខ្ញុំមិនចង់អ៊ុតសំញែង ខ្លាញ់ដបងចោលដឹងកន្លែងនៅផ្លូវកែងគឺញ៉ាំទឹកដឹងកន្លែងដឹងតាមបើយើងយើងកុំសើអត់សម្ញៃពេកអូនិយាយខ្លាំងអត់និយាយគាត់ទីតាំងគេតែគាត់អត់តែយេកុំអួតកុំអីពេកខ្លាញ់លបងចោលដឹងកន្លែងនៅផ្លូវកែង No never give up keep សម្ញៃខ្លាញ់លបងចោលដឹងកន្លែងនៅផ្លូវកែង Oh no never give up keep it low key we go up ជីវិតកំពុងស្មុគជាមួយនឹងមិត្តភក្តិធ្វើប្រូធ្វើចម្រៀងធ្វើទាំងភ្លេងមានតែ2នាក់ I just want to relax ពីញញឹម I just want to be strong មានគេសង្ឃឹមឥឡូវធ្វើកាន់តែច្រើនកាន់តែខំប្រឹងធ្វើមិនចាប់ខ្ញុំមិនចេញពីកន្លែងហ្នឹងហើយខ្ញុំនៅតែទៅបដិវត្តក្នុងតន្ត្រីលេខសំដីដូចជាស្រីរត់មករកស្ដាប់ដោយខ្លួនឯងប្រឡៃតតែខ្សែខ្ញុំនឹងឆ្នៃឲ្យអស់ដៃឬយកស្បងអត់តម្លៃរាល់តែថ្ងៃខ្ញុំនឹងប្រឹងប្រែង I don't wanna die young គ្មានន័យ I'ma keep going រាល់ថ្ងៃប្រឹងប្រែង I don't wanna die young I don't wanna die young គ្មានន័យ ខ្ញុំមិនចឹងស្លាប់ទាំងក្មេងអត់នៃអត់ប្រយោជន៍អីចឹងអូយល្អមែនទេមានន័យ I'm a keep going រាល់ថ្ងៃខ្ញុំនឹងធ្វើតាមក្តីស្រមៃនៅតែពេលវេលានេះក៏វាខ្លីមើលតែអ្នកមិនស្គាល់ថាខ្ញុំមកពីណាក្មេងខ្មែរមួយដែលថ្មិចមិនបានការចាប់តែជាមួយលបងចេញពីធ្វើការ and you know what it is ពេលខ្ញុំថា I can rap I can sing I can write what I want what I want what I want ចង់បានដូចខ្លានេះក៏អ្នកតាមមិនតន់មិនក៏អ្នកតាមមិន going going and we keep doing, doing, and to keep rapping, singing, dạ. and to keep going, going, and to keep going, going, and to keep doing, doing, and to keep rapping, singing, and to keep blowing, blowing. Ha ha ha. Ừ, cho mày. Lươn mày tao đã chết rồi. Anh đi kìa. Hai giờ xíu này. Mơ mơ này. Ước cho mày. Vì oh. hai giờ xíu. Ước đây kìa. Mơ lát chào. មួយចម្រៀងហ្នឹងមានអត់ថាលឿនហើយបើបើបើបើហឺបចេញយ៉ា handsome មកគេអូអូនេះនេះកាមេរ៉ាមែនណាខ្មែរខ្មែរខ្មែរអ្នកឡាយខ្មែរអ្នកលេងគេអស់ហើយអស់ហើយចប់ហើយចប់ប៉ុណ្ណា តែប៉ុណ្ណឹងនិយាយទៅអើយក្មេងខ្មែរឥឡូវមួយរយៈចុងក្រោយហ្នឹងអត់សូវឃើញចេញវីដេអូចេញអីទេហើយខ្ញុំក៏សប្បាយចិត្តដែរទៅគាត់ត្រឡប់មកវិញចេញវីដេអូអីរហូតចឹងណាអូយខ្ញុំមានអីមើលមានអីស្ដាប់ទៀតហើយអើយអ្នកនរនេះស្គាល់ពួកគាត់តាមរយៈបរិគេបុនលោកស្គាល់គាត់តាមបរិគេផ្លិចអត់ទេគាត់ហើយនឹង fan fan មែនឯងគេ idol អីអត់ស្គាល់ idol បែបហ្នឹងយូរហើយផ្លេចហើយអូផ្លេចយូរឥឡូវផ្លេចខ្ញុំស្គាល់គាត់បត់អើយបនភូមិមក លើនឹកឃើញវិញខ្ញុំមុនហ្នឹងមុនហ្នឹងទៀតបាត់អីគេបាត់អីគេបាត់ជីវិតក្នុងកំព្រីអូគេមែនតែនតែគេនឹកឃើញវិញខ្ញុំអត់ឃើញតែខ្ញុំដឹងថាជួយចិត្តអាហារពេលបាត់បនភូមិនឹងអុយសុបាយហ្មងណាទៅគប់ទីកន្លែងអញ្ចឹងអត់មានអីទេបាត់នឹងខ្ញុំឃើញពួកគាត់អើយរបៀបថាធ្វើរឿងអស់ពីចិត្តណាហើយប្រូភ្លេងក៏ប្រូភ្លេងមែនលេងនិយាយខុស រោជំនៀងហ្នឹងក៏នេះដែរក៏របៀបថាមានដីមានអីចឹងហើយជូនជូនទៀតហើយចំណុចខ្លះរៀងក៏ផ្លែងគួរចង់សោយទៀតដែរហើយមាន enjoy អត់អត់មានគាត់តែមាន enjoy គាត់រៀងអៀនចឹងណាមិនតែអីយូរទៅមាន enjoy តិចទៀតខ្ញុំលេងនិយាយគាត់និយាយម្ដងម្នាក់ឯងម្ដងខេអញ្ចឹងអត់មានអីទេអញ្ចឹងខ្ញុំនិយាយខ្មែរកុំឲ្យតែខ្លះថាអឺខ្មែរមកនិយាយខ្មែរអញ្ចឹងខ្ញុំនិយាយខ្មែរតែដោយសារតែថានិយាយខ្ញុំខ្ញុំអត់ស្គាល់ចង់ hate យ៉ាហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយមានន័យទៀតទេអរគុណសម្រាប់ការទស្សនាវីដេអូនេះ Thank you ជម្រាបលា Bye bye ហា